គួរឲ្យបារម្ភម្ដាយមានបញ្ហា5ចំណុចនេះកូនអាចដុសរលីក្បាលមិនជិតការថែទាំខ្លួនឲ្យមានសុខភាពល្អនៅពេលមានផ្ទៃពោះពិតជារឿងសំខាន់ខ្លាំងណាស់សម្រាប់កូននៅក្នុងផ្ទៃប៉ុន្តែបើអ្នកម្ដាយឧស្សាហ៍ឈឺច្រើននោះកូននៅក្នុងផ្ទៃក៏លូតលាស់មិនប្រក្រតីផងដែរបើសិនបើករណីធ្ងន់ធ្ងរកូនក្នុងផ្ទៃអាចមានបញ្ហាលលាក្បាលដុះមិនជិតយោងតាមលោកវិជ្ជបណ្ឌិតខួនសវណ្ណារិទ្ធមានប្រសាសន៍ថាករណីដែលកូននៅក្នុងផ្ទៃ ដុសរលាកក្បាលមិនចិត្តនោះអាចបណ្ដាលមកពីកត្តាច្រើន រួមទាំងបញ្ហាសុខភាពរបស់ម្ដាយផងដែរ1អ្នកម្ដាយកើតជំងឺធាត់ពេក2ខ្លួនរបស់អ្នកម្ដាយមានកម្ដៅខ្ពស់ខ្លាំង3អ្នកម្ដាយកើតជំងឺទឹកនោមផ្អែមប្រភេទទី1 4អំឡុងពេលពពោះអ្នកម្ដាយទទួលទានអាហារខ្វះសារធាតុចិញ្ចឹមជាពិសេសអាស៊ីត folic និងវីតាមីន B9 5 អ្នកម្ដាយរស់នៅក្នុងតំបន់ដែលសម្បូរទៅដោយផ្សែងពុលលោកវិជ្ជបណ្ឌិតបានបន្ថែមទៀតថាកូនដែលជួបបញ្ហានេះមាន អត្រាស្លាប់រហូតដល់80%ក្រោយសម្រាលរួចការដុសរលាក្បាលមិនចិត្តនេះគ្មានវិធីព្យាបាលឲ្យធម្មតាវិញបានទេប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកហៅកាត់ថា CDC បានឲ្យដឹងថាពេលពពោះអ្នកម្ដាយត្រូវទទួលបាន សារធាតុ acid folic ឲ្យបាន400មីលីក្រាមក្នុងមួយថ្ងៃ។